ប្រិមិត្តជាទីមេត្រីបើមិនផ្ទុះបើមិនញាក់មិនហៅ PMA ឆ្នាំនេះទេសិល្បករសិល្បករនីស្រុកខ្មែរជាច្រើនដួងបង្អួសម្រស់លើកម្រាលព្រំក្រហមជាមួយនឹងសម្លៀកបំពាក់ញាក់ញែកម្មវិធី Play Music Award 2023បានរៀបចំធ្វើឡើងនៅថ្ងៃទី18ខែមិនិនាឆ្នាំ2023នៅបុរីពេញហួតបឹងស្នោ PH Grand Hill ដោយមានការប្រគល់ពានរង្វាន់សរុបចំនួន14ពានរួមជាមួយការសម្ដែងពិសេសពិសេសជាច្រើន ពីសិល្បករសិល្បករនី គ្រប់ចំនួនក៏ដូចជា ការចូលរួមពីភ្ញៀវកិត្តិយសនិងទស្សនិកជនជាច្រើនកកកអ្វីដែលគួរឲ្យចាប់អារម្មណ៍វត្តមានសិល្បករសិល្បករនីលែងខ្លួនក្នុងសម្លៀកបំពាក់ឈុតប្លែកប្លែកស្រស់ស្អាតស្រស់សង្ហាមើលហើយតាក់ភ្នែកជាទីបំផុត។ ចាចង់ដឹងថាតើវត្តមានតារាណាខ្លះចូលរួមហើយសម្លៀកបំពាក់ការតុបតែង ខ្លួនស្រស់ស្អាតលយឆាយប៉ុណាតោះទស្សនារូបភាពនេះទាំងអស់គ្នា thank you